រដ្ឋមន្ត្រីក្រសួងយុតិធម៌អញ្ជើញជាអធិបតីប្រកាសការចូលកាន់តំណែងព្រះរាជអាជ្ញានៃអាយកាអមស្លាដំបងខេត្តកំពង់ឆ្នាំងថ្មី។ សិប្បកម្មសប៊ូសេដ្ឋីធីឯកឧត្តមការិទ្ធរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពបានមាន ប្រសាសន៍ថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាការងារចាំបាច់បំផុតដែលលទ្ធផលគឺគ្មានអ្នកចាញ់និងគ្មានអ្នកឈ្នះស្របតាមគោលនយោបាយឈ្នះឈ្នះរបស់ប្រមុខរដ្ឋាភិបាល ហើយគោលនយោបាយឈ្នះឈ្នះនេះហើយដែលបានធ្វើឲ្យប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញបរិបូរដែលពុំធ្លាប់មានជាង500ឆ្នាំកន្លងមកនេះរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពបានមានប្រសាសន៍បែបនេះ នៅក្នុងពិធីប្រកាសតែងតាំងនិងចូលកាន់តំណែងព្រះរាជអាជ្ញានៃអាយកាអមស្លាដំបងខេត្តកំពង់ឆ្នាំងកាលពីម្សិលមិញដែលលោកឯកសុនរស្មីត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអាយកាអមស្លាដំបងខេត្តកំពង់ឆ្នាំងចំណែកលោកអ៊ុតសុធាព្រះរាជអាជ្ញាចាស់ត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញារងអមមហាអាយកាស្លាអូតូខេត្តបាត់ដំបងឯកឧត្តមកើតរិទ្ធបានបន្តថាការដោះស្រាយវិវាទក្រៅប្រព័ន្ធនេះដែរក៏បានជួយកាត់បន្ថយសំណុំរឿងកកស្ទះយ៉ាងច្រើនកន្លងមកផងដែរ ដែរជាក់ស្ដែងនៅក្នុងឆ្នាំ2022សំណុំរឿងដែលនៅសេសសល់ទូទាំងប្រទេសមិនទាន់ដោះស្រាយគឺមានជាង40000សំណុំរឿងដូចនេះក្នុងនាមក្រសួងយុត្តិធម៌លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់អាជ្ញាធរខេត្តស្រុកនិងឃុំដែល ខិតខំយក ចិត្តទុកដាក់ជួយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការកន្លងមក តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរដ្ឋាភិបាល ក្នុងនោះដែរក៏សូមថ្លែងអំណរគុណផងដែរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងមន្ ន្ត្រីនគរបាលយុត្តិធម៌ដែលបានសហការយ៉ាងល្អជាមួយមន្ត្រីអัยការនិងមន្ត្រីស្លាដំបងខេត្តក្រុងដោះស្រាយបានល្អនៅសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋនៅក្នុងឱកាសនោះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក៏បានផ្ដាំផ្ញើដល់មន្ត្រីតុលាការទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួមអនុវត្តការកែតម្រង់ច្បាប់កែតម្រង់ប្រព័ន្ធយុត្តិធម៌មានន័យថាច្បាប់រឹងមាំប្រទេសជាតិមានស្ថិរភាព មានសុខសន្តិភាពនិងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទន្ទឹមនឹងនេះដែរ ដែរមន្ត្រីតុលាការទាំងអស់ត្រូវពង្រឹងវិន័យសិលធម៌ក្នុងការងារត្រូវគោរពលក្ខន្តិកៈចៅក្រមព្រះរាជអាជ្ញានិងលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលពង្រឹងសាមគ្គីភាពផ្ទៃក្នុងសហការល្អជាមួយអាជ្ញាធរនិងមន្ត្រីនគរបាលគ្រប់លំដាប់ថ្នាក់ការកាត់ក្តីត្រូវឈលលើកតិច្បាប់និងយុត្តិធម៌មិនលំអៀងដោយត្រូវជៀសវាងអកតិទាំង4គឺឆន្ទាកតិទោសាកតិភយាកតិមោហាកតិត្រូវមានសោកតិធម៌ ទាំង5ដោយត្រូវធ្វើឲ្យប្រសើរឡើងនៅការផ្ដល់សេវាយុត្តិធម៌ជូនពលរដ្ឋគុំទុកសំណុំរឿងឲ្យនៅកកស្ទះយូរខែឆ្នាំ នៅក្នុងពិធីនេះដែរលោកអិតសុធាក៏បាន ឡើងរាយការណ៍អំពីការងាររបស់អាយកានិងចៅក្រមស្លាដំបងខេត្តកំពង់ឆ្នាំងគិតពីឆ្នាំ2019ដល់ឆ្នាំ2023បាន ជំនុំជម្រះក្តី ចំនួន3008សំណុំរឿងអ្នកជាប់ឃុំក្នុងពន្ធនាគារសរុបមានចំនួ1 1137នាក់ស្រីមាន37នាក់បានសហការជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ចូលបង្ក្រាបបទល្មើសនេសាទចោះចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រពលរដ្ឋរងគ្រោះដោយគ្រោះអគ្គិភ័យគ្រោះធម្មជាតិនានាផងដែរនិងបានសហការជាមួយលោកប្រធានសាលាដំបងខេត្តចាស់កសាងអគារសាលាដំបងថ្មីរបស់ខេត្តបានមួយខ្នងផងដែរដោយឡែកលោកឯកសុនរស្មីព្រះរាជអាជ្ញាថ្មីក៏បានឡើងធ្វើការបដិញ្ញាចិត្តចំពោះមុខ លោករដ្ឋមន្ត្រីក្រសួងយុតិធម៌ថានឹងខិតខំបំពេញនីតិភារកិច្ចឲ្យបានល្អប្រសើរគោរពច្បាប់គោរពរដ្ឋធម្មនុញ្ញគោរពក្រមសីលធម៌វិជ្ជាជីវៈលក្ខន្តិកៈចៅក្រមព្រះរាជអាជ្ញាប្រកាន់ភ្ជាប់នៅយុតិធម៌ខិតខំបម្រើសេវាយុតិធម៌ជូនប្រជាពលរដ្ឋនិងការពារផលប្រយោជន៍របស់ជាតិឲ្យបានល្អប្រសើរដើម្បីសង្គមជាតិមានស្ថិរភាពនិងសុខសន្តិភាព